ចង់ដឹងប្រវត្តិរូបញោមខ្លះដោយសារតែញោមនៅតនញោមមានកម្លាំងអាចអាចចាំបាននៅប្រវត្តិប្រវត្តិរូបញោមខ្លះខ្លះ តាំងពីម្ដាយពុកឈ្មោះអីបងមានបងប្អូនម៉ានៈហើយសប្ថ្ងៃញោមខ្សោកំណត់កើតជានៅណាកាលពីមុនណាអញ្ចឹងញោមសូមប្រសាសន៍មកថាផ្ដើមទីមកពុកឈ្មោះអីម្ដាយឈ្មោះអីណាចេញរៀបរាប់ ខ្ញុំខ្លាសូមក្រាបថ្វាយបង្គំដៃគុណបាទអពុកដៃខ្ញុំក្នុងគណៈឈ្មោះណែសួនថងគឺពុកហើយម្ដាយឈ្មោះជួយតបណាគាត់ជានៅកម្ពុជាក្រម ហើយគាត់កណើតកម្ពុជាក្រមហើយគាត់មកមកកម្ពុជានឹងតាំងពីខ្ញុំកណាមតនកើតផងណាហើយខ្ញុំកណាកើតនៅធម្មគោលអឺ ជ្រុងទេសគឺថាកន្លែងហ្នឹងដែលជិតខំពីកម្ពុជាក្រមនោះច្រើនណាស់ហ្នឹងណានៅភូមិអីមិញណែវត្តនៅភូមិជ្រុងទេសវត្តជ្រុងទេសបាទណាស្រុកអីអឺស្រុកស្រុកថ្ងៃនេះដាក់ស្រុកស្មោះគោលវិញពីដើមស្រុកបាត់ដំបងណាខេត្តខេត្តបាត់ដំបងខេត្តបាត់ដំបងណាឥឡូវហ្នឹងគឺខ្សែខេត្តអីឥឡូវហ្នឹងខេត្តបាត់ដំបងទៅដែរបើស្រុកថ្មគោលវិញអូខេណាហើយឪពុកញោមឈ្មោះអីឪពុកណានេះឈ្មោះណាសួនធំ នៅម្ដាយម្ដាយឈ្មោះជិចតជិចតហើយបងប្អូនមានប្រហែលអ្នកខ្ញុំកណាមានបងប្អូន6នាក់បងប្អូនគឺស្រីហើយឈ្មោះស៊ូនស៊ូហើយស្លាប់ហើយស្លាប់ស្មៃពតពតទី2ហើយរាប់ទី2ខ្ញុំកណាទី3គឺស៊ូនស៊ឺស្លាប់ទី4ឈ្មោះស៊ូនស៊ឿនស្លាប់ស៊ូនវ៉ាន់ស្លាប់ស្រីប្រុសប្រុសស៊ូនប៉ែស្លាប់ ប្រុសបងប្អូន5នាក់បើស្រីតែម្នាក់ទេបងខ្ញុំណាណាអូនស្រីនៅហ្នឹងហើយអឺអត់មានប្អូនស្រីទេបងស្រីបងស្រីអូបងស្រីបងប្អូនស្រីគឺស្លាប់ហើយហ្នឹងហើយសត្វស្មៃបងប្អូនណាអញ្ចឹងសប្តាហ៍ថ្ងៃបងប្អូនអសល់ម៉ាត់អ្នកអសល់2នាក់ខ្ញុំកណាហើយនឹងសួនប៉េះសប្តាហ៍ថ្ងៃប៉ុនប៉េះនៅសុខប្រាំងអូនៅប្រាំងនោះវិញណាអញ្ចឹងសប្តាហ៍ថ្ងៃអត់មានបងប្អូននៅស្រុកខ្មែរទេនៅស្រុកខ្មែរអត់មានបងប្អូនទេគឺស្លាប់អស់ហើយ ណាតែចំនួនខ្មែរក្រហមស្លាប់អស់សល់ប៉ុន្មានអ្នកខ្ញុំសាកនៅស្មារតីខ្មែរក្រហមស្លាប់នៅសល់ខ្ញុំកណាហើយនឹងប្អូន ម្នាក់សុខវរាំងរាល់ថ្ងៃប៉ុន្តែស្មារតីក្រហមជាប់ហើយមាន សួនសឿននឹងម្នាក់ដែរពេលខ្ញុំកណាធានាមកអូស្ត្រាលីហើយសួនសឿននឹងស្លាប់ដែរហើយអីសួរអំពីគវរៈដុកធរខ្ញុំរៀននៅនៅ សាលាណាភូមិណាស្រុកណាហើយ កម្រិតឧបត្ថម្ភថ្នាក់ទីប្រមាណណារៀននៅថ្មគោលស្រុកកណើតអូហើយទៅដែលដល់ពេលគណៈចូលរៀនកម្មដ្ឋានកាលហ្នឹងសាលាថ្មគោលមានសាលាមួយតែមួយថ្នាក់រៀននៅវត្តធម្មយុទ្ធអញ្ចឹងទៅខ្ញុំបណ្ណាបាន មានសណាបានចូលរៀនមុនគេហ្នឹងហើយខ្ញុំបណ្ណាអាយុ10ឆ្នាំដែរកម្មដ្ឋានណារៀនថ្នាក់កម្មដ្ឋាននេះដល់ឆ្នាំទី2ចាប់ដើមរៀនភាសាបារាំង ភាសាបារាំងកណាភាសាបារាំងរហូតបារាំងរហូតហើយដល់រៀនដល់យូរបានយូរឆ្នាំដែរគឺថាប្រហែលជាជិត10ឆ្នាំ បានចូលសាលាលីសេលីសេសាលាណាសាលាលីសេនៅបាត់បងណាការរៀននៅថ្នាក់ទាបហ្នឹងគឺរៀនខ្សោយនៅដែរប្រកបប្រកែដែរដោះដោះជានេះជាងបាទបាទបាទរៀនរៀននៅថ្នាក់ប្រថមសិក្សា គឺថ្មគោលហ្នឹងខាងហ្នឹងក៏រៀនខ្សោយដែរមិនសូវកែបានទេប៉ុន្តែរៀនដល់ចូលចូលសាលីសេគឺលេខ1សក់ចប់ចប់លីសេជាលេខ1លីសេមួយខាងម៉ាទេម៉ាទិកខាងភាសាបារាំងភាសាបារាំងហើយខាងគណិតគណិតសាស្ត្រម៉ាទេម៉ាទិកគឺគណិតសាស្ត្រអឺភាសាបារាំងមធ្យមទេខាងម៉ាត់ណាម៉ាត់ម៉ាត់ម៉ាទេម៉ាទិកបាទហើយនឹងសៀងហ្វីសិកណាហ្វីសិកសៀងហ្វីសិកក៏លេខ1ដែរហ្នឹងណាអឺ ហើយហើយបន្តព្រីញូរៀនចប់សាលាលីសេស្មើនឹងភាសាខ្មែរហៅថាចតនយើងឡូវគេហៅថាទីម៉ាត់អឺឥឡូវនេះទៅជាថាទី3ការតាមខ្លារៀនថាទី3បើចង់តទៀតទៅថាទី2ហើយដល់ថាទី1គេប្លង់បាក់អងបាក់អងបាក់អងហ្នឹងបាក់គេហៅ diplom ហ៎អត់ទេ diplom គឺក្នុងដំណាងថាទី3ហ្នឹងហើយអឺបាក់អងថាទីទី12ទៅឡើងលើពីថ្នាក់ទៀតឡើងទៅសប្តាហ៍ថ្ងៃសប្តាហ៍ថ្ងៃគេហៅថ្នាក់ទី12ហ៎ ថាបាក់ឌុបបើនៅអូស្ត្រាលីនេះគេថាបាក់ឌុបបែបថាវា12ហ្នឹងគឺស្មើនឹងបាក់ឌុបស្រុកខ្មែរអូខេហ្នឹងហើយអញ្ចឹងយករៀនចប់បាក់ឌុបដល់ពុំមានដល់ទេដល់ទេដល់ទៅឌីប្លូមឌីប្លូមអាឌីប្លូមគឺចំណត់ហ្នឹងក៏ធរខ្ពស់ដែរប៉ុន្តែហើយដល់ពេលខ្ញុំរៀនចប់ ពី diplom ខ្ញុំមានតតាណាទៅទៀតអស់ហើយណាដល់ខ្ញុំ diplom រួចហើយក៏គណៈថាងដូចថាពុកម្ដាយដូចជាទីធនដែរជាងគួរចេញរកការធ្វើហើយក្នុងគណៈគឺដល់ទៅទៅបំពេញហ្នឹងមើលសាលាខាងច្បាស់ស្លាច្បាប់គេបិទរឹកគ្រូ ខណៈហើយដូចចង់ធ្វើគ្រូទេមិនចង់ធ្វើអីផ្សេងក្រៅពីគ្រូទេខ្ញុំដាក់ពាក្យធ្វើគ្រូនោះដាក់ពាក្យចូលប្រឡងចូលប្រឡងប្រឡងបច្ចេកជាមួយគេនឹងកាលហ្នឹងថាគេប្រឡងហ្នឹងច្រើនរយនាក់ដែរខ្ទង់ទៅ500នាក់អញ្ចឹងដែរប៉ុន្តែគេយកឲ្យខ្ទង់ទៅយកតិចទៅយក200អញ្ចឹងបណ្ដាបាទក្នុងគណៈប្រឡងទៅជាប់នឹងទៅគ្រូអឺធ្វើធ្វើគ្រូរហូតធ្វើគ្រូរហូតធ្វើគ្រូគ្រូថ្នាក់ទីប៉ុន្មានចូលថ្នាក់រៀនអឺ យោវនានមានថ្នាក់ចាប់តាថ្នាក់ទី10ទីដល់ថ្នាក់ទី7ដែរថ្នាក់ទី7ហ្នឹងបណ្រៀនភាសាបារាំងកាលពីមុនគេហត់ពីលើចុះវិញណាបាទពីលើចុះដែរថ្នាក់ទី7ហ្នឹងខ្ពស់ជាងគេហើយហើយដល់ថ្នាក់ទីបញ្ចប់ទី12អានឹងកម្មដ្ឋានហើយពីខ្ញុំកណាថ្នាក់ទីច្រើនថ្នាក់ច្រើនបណ្រៀនថ្នាក់ទី7បណ្រៀនបារាំងអូខេណា អឺញ៉ៃសួរចុះសិនឡាភ្លេចសួរឈ្មោះញោមដើមឈ្មោះញោមឈ្មោះអីចាសួនចាខ្ញុំឆ្មាខ្ញុំកណាឈ្មោះសួនចាយខាងផ្សារអត់មានអត់មានប្រែពន្ធនាមនាមឪពុកនេះនាមនាមជីតាជីតាអាទួនសួនសួនសួនចាយអាសួនចាយសួនចាយអញ្ចឹងនិយាយត្រឡប់ទៅវិញការសិក្សាវិញថាបន្ទាប់ពីញោមបានធ្វើរៀនចប់សិក្សាទៅធ្វើជាគ្រូលហោអញ្ចឹងទៅមកកណាពេលដែលជាប់គ្រូនោះរៀននៅសាលាច្បាប់គ្រូនោះឆ្នាំសិន មិនខ្ចោចចាប់គ្រូកសល គ្រូកសលគ្រូកសលហ្នឹងគឺថាគ្រូជាអង្គពីទ័រដូចជាថៃបាថៃបន្លឿងណាសិស្សចាស់ចាស់ដែរណាប៉ុន្តែសិស្សប្រុសសិស្សអង្គពីទ័រណាហើយមានមានបារាំងម្នាក់មកសិស្សបារាំងមកបរៀនដែរភាសានឹងភាសាបារាំងហើយមានមានម្នាក់អង្គតាយុហូនហ្នឹងគាត់ចាស់តិចដែរខ្មែរទេប៉ុន្តែគាត់គាត់ខ្មែរទេប៉ុន្តែបរៀនគ្រូកសលនិងចិត្តសាស្ត្រណាហើយប៉ុន្តែទៅចូលក្នុងថ្នាក់ គាត់មានទឹកសៀមួយដាក់មកប៉ះអត់មានផ្សែងទេអត់ជក់ទេគឺគាត់ដាក់ដាក់ប៉ុន្តែអត់និយាយទេខ្មែរចូលទៅក្នុងថ្នាក់គឺនឹងនិយាយបារាំងមកអញ្ចឹងលេងបារាំងអស់បារាំងអស់ហើយបន្ទាប់ពីខ្ញុំនឹងឆ្នាំណាខ្ញុំរៀនគាត់នឹងឆ្នាំ61 61គាត់នឹងនៅសម័យណា61ចំនួនណាសម្ដេចគាត់នឹងគាត់នឹងសម្ដេចលោកអានឯករាជ្យ53នេះ53 53ឯករាជ្យឯករាជ្យ អញ្ចឹងនៅក្នុងក្នុងរដ្ឋការរបស់រាជការ របស់សម្ដេចសង្ឃស្វ័យឪក្នុងសង្គមរដ្ឋនិយមបាទក្នុងសង្គមរដ្ឋនិយមអញ្ចឹងពីឆ្នាំពីឆ្នាំ50 50ជាហ្នឹងខ្ញុំ ហើយ53ហ្នឹងខ្ញុំនៅណានៅនៅរៀនសុខខ្មែរនៅឆ្នាំ53រំដោះឥឡូវបានឯករាជ្យហ្នឹងខ្ញុំនៅធ្វើណាអឺ កណាកាលហ្នឹងហា3ហ្នឹងមិនទាន់មិនទាន់បានចូលលីសេទេចូលហូលីសេទេ54 56ចូលហូលីសេ56ហើយចូលរៀនបាន60រៀន61រៀនច្បាប់គ្រូណាអូខេអញ្ចឹងអញ្ចឹងឆ្នាំយប់ធ្វើគ្រូរបូតដល់ឆ្នាំណាដល់ឆ្នាំ79ធ្វើគ្រូរហូតដល់ឆ្នាំ75អពត75អពតឈប់ណោះពតចូលឈប់ពតចូលចូលគេឲ្យឈប់ណោះឲ្យឈប់ណាហើយនេះម្នាក់នេះ ស្គាល់កណាដែរគេពើគេប្រពោតណាព្រោះមិនសម្អាតគេសួរកណាដែរចូលពលានវិញថ្ងៃណាខ្ញុំកណាថាមិនដឹងទេនឹងអង្គការវាចាត់ចែងយ៉ាងម៉េចមិនដឹងផងហ្នឹងអញ្ចឹងបន្ទាប់ពីហ្នឹងតើញោមចូលទៅចលះពោតហ្នឹងខ្មែរក្រហមគឺចលះទៅនៅណាខ្មែរក្រហមខ្ញុំខ្លាគេចលះទៅរូងរូងជ្រៃរូងជ្រៃខេត្តណា ភ្នំជ្រៃនោះនៅបាត់ដំបងនោះឯងប៉ុន្តែចូលខាងអាចគេចេញពីភ្នំពេញទៅទៅតាមជើផ្លូវជាតិលេខ5ទៅលេខ5ទៅដល់ទៅទៅបាត់ដំបងទៅបាត់ដំបងក្រុងដល់បាត់ដំបងក្រុងអាហ្នឹងអាហ្នឹងញោមចង់ទៅណាដូចគេចិលះគេទៅគេគេចិលះហ្នឹងហើយកណ្ដាលគេចិលះពីថ្មគោលគៀទម្លាក់ទៅខាងលិចទាំងអស់ខាងលិចហ្នឹងទៅដល់ដាក់រូងជ្រៃណារូងជ្រៃក្រោយមកទៅបាន កណានឹងផ្លាស់ព្រំជ្រៃទៅគុកខ្ពស់មិនឆ្ងាយប្រហែលព្រំជ្រៃហើយជា2 2គីឡូជាងអីដល់គុកខ្ពស់ហើយហើយនៅគុកខ្ពស់នឹងនៅហើយជាប្រហែលខែនៅប្រហែលជា3ខែក៏អង្គលីងវាខ្លួនមានកអីឲ្យកូនញ៉ាំទៀតអញ្ចឹងទៅបានអញ្ចឹងការចំណាំហ្នឹងខ្ញុំមានកូននិយាយពីមិនតាន់ចូលដល់ ភ្លេចសួរគូសកលរបស់ញោមការយកការមានគោលការណ៍ឆ្នាំអាយុប៉ុន្មានខ្ញុំគណៈការទៀតការអាយុឆ្នាំ63 63អាយុប៉ុន្មានកាលហ្នឹងខ្ញុំគណៈអាយុ20 26ហើយកាលហ្នឹង26ហើយកាលហ្នឹងខ្ញុំស្អីអាយុប៉ុន្មានកាលហ្នឹងកាលហ្នឹងហើយប្រហែលគ្នាកាលហ្នឹងគាត់អាយុអឺ 23 23អូមួយឆ្នាំហ្នឹងហើយខ្ញុំកណា26អូខេ2ឆ្នាំអញ្ចឹងខ្ញុំកាម ក្នុងឆ្នាំ1960 63 63 64កាត់កូនមួយបានបាត់កូនមួយអញ្ចឹងខ្ញុំគួរជួបគ្នាហ្នឹងបានជាបុតជាដៃគូជាជាចំណងដៃបានប្រហែលអ្នកកូនកូនកូនទាំងអស់ហ្នឹងហើយយល់ទាំងអស់កូនបានប្រហែលអ្នកទាំងអស់វា7ងាប់មួយនៅសល់6 អើ7ងាប់មួយងាប់ទាំងអស់ចំណងខ្មែរក្រហមអីអត់ទេនៅរស់នៅកាលហ្នឹងសម័យសង្គមទេការស្លាប់ហ្នឹងគឺថាមកពីលងទឹកណាហើយគាត់ទៅទៅវល់ទៅស្រែចោលចោលកូនទៅស្រែជាមួយឪពុកក្មេងខ្ញុំហ្នឹងទៅមើលស្រែហើយដល់ខ្ញុំហ្នឹងទៅសាលារៀនទៅបរិញ្ញាសាណាអញ្ចឹងអស់លេសតតែមួយហើយទៅណែ នៅស្លាប់តែមួយនឹងទេអូស្លាប់តែមួយទេស្លាប់មួយលងទឹកណាតែមួយទេអូស្លាប់តែមួយទេ7នៅសល់6ដល់ថ្ងៃនេះ6ហើយសល់ថ្ងៃកូននៅណាខ្លះណានៅណែអូស្ត្រាលីទាំងអស់ចឹងណាតលាមអស់ហើយគេមករងថ្ងៃនេះគឺទៅនៅកាប់តាមតានេះ3ហើយនៅព្រីស្បាន2នៅខេមរា1 ញោមអាចរៀបរាប់កូនចាំអស់ទេកូនចាំចាំចាំអស់អញ្ចឹងញោមជួយរាប់ឈ្មោះកូនកូនកូនស្រីកូនប្រុសអីប្រហែលអញ្ចឹងចន្យាសួនចន្យាហ្នឹងបង គេសួនចាយជួយចន្យាហ្នឹងចូលអាយុប៉ុន្មានសួនសួនចន្យាហ្នឹងអាយុមកអើចន្យាឈ្មោះអីអើកូនកបកូនកូនស្រីកូនប្រុសកូនប្រុសចន្យាគឺប្រុសអើនៅកូនទី2ទី2ចន្ទាចន្ទាហ្នឹងប្រុសដែរនៅខេមរាអើណាទី3ទី3 អឺទី3ចន្ទាស្រីចន្ទាស្រីហ្នឹងហើយទី4ចឹងលងទឹកអត់អត់ទេទី4ចន្ទាហ្នឹងចន្ទាទេចន្ទាទីបានហើយចន្ទាទី1ចន្ទាចន្ទាចន្ទាចន្ទា3ហើយទៅទៀតវិល័យវិល័យវិល័យសុកលីឡែននៅ6ថ្ងៃងាប់អស់មួយអូខេអញ្ចឹងសប្តាហ៍ថ្ងៃនៅសប្តាហ៍6កូន6 ប្រុស3ស្រី3ប្រុស3ស្រី3ប្រុស3ស្រី3បាននៅនៅអូស្ត្រាលីអស់ធ្វើការអស់ហើយអស់ការអស់ហើយហើយបានចៅប៉ុន្មានសប្ងៃសប្ថ្ងៃនេះបានចៅ12 12ណាចេះចាំបានល្អចាំចៅបាន12នាក់ស្រីប៉ុន្មានប្រុសប៉ុន្មានអឺមើលស្រីឥឡូវចាំអស់មើលចន្យាស្រី1 6ចន្ទខែដែល រាប់យកចន្ទយ៉ាស្រីមួយប្រុសមួយចន្ទខាស្រីស្រីមួយប្រុសពីរប្រុសពីរហើយដែលចន្ទារួចនៅចៃចន្ទខារួចហើយចន្ទាចន្ទាស្រីមានប្រមាណឥឡូវមិនបាយរាប់ឥឡូវប៉ុណ្ណឹងចាស់ឥឡូវសួរទីប្រវត្តិញោមវិញថាតើញោមបើបន្ទាប់ពីញោមគេជាលះទៅរស់នៅ ខេត្តបាត់ដំបងទៅទៅលើស្រុកកំណើតឬក៏ទៅណាវិញគឺជលៀសទៅលិចហ្នឹងនៅស្រុកកំណើតនៅថ្មគោលដល់ជលៀសទៅរូងជ្រៃហ្នឹងចម្ងាយប្រហែលជារូងជ្រៃហ្នឹងខេត្តស្រុកអីគេបាត់ដំបងដែរស្រុកអីគេស្រុករូងជ្រៃស្រុកបាត់ដំបងដែរស្រុកបាត់ដំបងខេត្តបាត់ដំបងបាត់ដំបងអញ្ចឹងនៅក្នុងនឹងនៅនឹងគឺខកឆ្ងាយពីស្រុកកំណើតណាខុសពីឆ្ងាយមិនឆ្ងាយស្រុកកំណើតប្រហែលទេ4ម៉ោងដល់បើថាយើងបើថាយើងជិះឡានវិញ តែប្រហែលជាពី3ម៉ោង4ម៉ោងហ្នឹងដល់ឆ្ងាយ3 4ម៉ោងឆ្ងាយចាចឹងដល់យកខ្នែងប្រវែលប្រវែលបាត់ដំបងឆ្ងាយគ្នាណាដល់ឆ្ងាយបើថាជីឡានថាចិត្តទេអូខេឥឡូវអាចចង់សួរអំពីការរស់នៅក្នុងសម័យផ្លែក្រហមនោះញោមមានជួបអបស័កជីវិតទុកលំបាកយ៉ាងម៉េចដែរគឺដែរមានការប្រយ័ត្នគឺថាដល់ពេលផ្លែក្រហមផ្លែក្រហមហ្នឹងគឺថានៅនៅគុកពោះ ប្រពន្ធចិត្តរងជ្រៃដែរបានហើយទៅដល់នៅកន្លែងហ្នឹងយូរយូរទៅនៅចិត្តដែលមេមេពឿនហ្នឹងមេពឿនជាមេរបស់គាត់បាទណាហើយទៅអត់មានសល់អីអង្គអីច្រើនទេមានសល់អង្គទីទួចហើយមានបរិយមានអំបិលមួយក្រុមណាមានអំបិលមួយក្រុមទៅមានអំបិលមួយក្រុមទៅហើយទៅបាននៅជាមួយមេពឿនហ្នឹងគាត់ឲ្យនៅជាមួយគ្នាទៅដល់ក្រោយមកទៅមើលទៅអង្គហើយមើលទៅមិនដឹងគិតយ៉ាងម៉េច បានតាកតោបងអូនគាត់បងអូនគាត់នៅជាមួយអង្គការបែកហមមកយកក្នុងគណាហ្នឹងមកភពមកគ្រួសារនោះដល់ដកចេញពីកន្លែងភូមិពូមដែលគប់ពោះហ្នឹងនៅបាត់បងនៅដល់ចេញបានប្រពៃនេះគេមានសម្បត្តិចេញពីអង្គការមកឲ្យយន្តឲ្យជុំគ្នាទៅនៅមួយអង្គការវិញដល់ទៅនោះនោះបានរស់ហើយបានមានបាយមានកមានអីអោយណាគ្រប់គ្រាន់រួមលើទៅកាន់កាន់រស់ដែរបាទគ្រាន់ដែរប៉ុន្តែវាសម្លាប់នៅតែសម្លាប់មនុស្សអញ្ចឹងហ្នឹងហើយ តែហេតុអីក៏ខ្ញុំអត់បានជួបប្រទេសនឹងការសម្លាប់ដែរខ្ញុំហ៎គណាគឺថាវាវាពមៀនប្រហែលលើកហើយណាយូរទៅដឹងយើងគ្រូបង្រៀនហ្នឹងគេស្លាប់ណាណាហើយប៉ុន្តែហើយទៅយើងលាក់ខ្លះអីខ្លះទៅជួនកាលខាងខ្ញុំគណៈខ្ញុំគណៈហ្នឹងលោកនំប៉ាំងអីចេះថាណាដំបងលោកប្រាប់វាថាគ្រូដល់ហើយក្រោយនេះភ័យខ្លួនឯងនេះទៅប្រាប់វាត្រង់វាត្រង់ដល់ហើយទៅមានអ្នក5ត្រង់មាន2 3នាក់ដែរប៉ុន្តែបងបងថ្លៃ ខ្ញុំនឹងបងបងថ្លៃប្រគាត់នេះ ហើយនឹងគ្រូអៀងដែរនឹងប្រាប់គេថាគ្រូបង្រៀនផងទៅហ៊ានផងគេថាបើទៅហ៊ានគេថាបើទៅហ៊ានគេអត់ឲ្យនៅក្នុងជួរអង្ការទេមកទេបើខ្ញុំផ្នែកគេអត់ដេញចូលទេនៅចោះប៉ុន្តែទៅហ៊ានមិនអត់ឲ្យនៅទេឲ្យចេញឲ្យចេញតែអត់ដាក់ឆ្ងាយទេដាក់ចម្ងាយ1គីឡូ2គីឡូទៅ1គីឡូហើយថ្ងៃក្រោយគេដកចេញយកសាឡាមបាទចោល ហើយទៅដល់មនុស្សមកច្រើនមែនទែនទៅណែណែពុកក្មេងខ្ញុំគាត់ប្រើកូនខ្ញុំចង្ខាហ្នឹងឲ្យ ទៅប្រាប់ណែបងថៃខ្ញុំអត់មកពីអៀងហ្នឹងបាទប្រាប់អៀងថាឲ្យឲ្យ រត់ខិចទៅព្រោះគេរត់គេសួររួហើយហ្នឹងហើយគេសួរឈ្មោះហើយហើយគាត់ដល់យ៉ាងទៅទៀតទៅអត់ជប់ពន់អត់ជប់នៅគ្រូអៀងចូលទៅពន់គាត់បងគាត់គាត់ថាលោកចង្ខាទៅវិញចោះចាំចាំណែអ៊ំប្រាប់ឲ្យ ចាំពេកមកពីស្រែអ៊ំប្រាប់ឲ្យដល់ហើយចន្ទខាកូនខ្ញុំត្រឡប់ខ្ញុំខ្ញុំកូនខ្ញុំកណាក៏ត្រឡប់មកវិញដល់វិញដល់ល្ងាចនោះបានគ្រូអៀងនឹងមកនឹងមកគេប្រាប់ថាលោកនឹងចាប់យកសម្លាប់ទៅបានហើយហើយរួចគ្រួតអត់ចាប់បានចាប់ចាប់បានចាប់បានសម្លាប់ចាប់បានបងថ្លៃគាត់អូបងថ្លៃណាហើយចំណែកខាងខ្ញុំកណាវិញកិច្ចចុះកិច្ចឡើងដែរនៅជ្រុងស្ដៅបឹងព្រីងហ្នឹងប៉ុន្តែ គេគេដឹងប្រវត្តិរូបដែរគេដឹងថាខ្ញុំបណ្ណានឹងគ្រូដែរប៉ុន្តែយើងអត់ដែលធ្វើទាហានទេណាប៉ុន្តែថ្ងៃមួយរូបខ្ញុំបណ្ណាគេដាក់ធ្វើមេកងធំអមេកងសម្រុកកងសម្រុកហើយម្នាក់នោះគេកងធំគេត្រួតខ្ញុំកណាទៀតហើយដល់ហើយថ្ងៃមួយទៅកងធំនោះមិនដឹងធ្វើអីខុសមានការធ្វើខុសកងបែបយកទៅលឺទៅនិយាយថាយកស្រូវពូជនឹងឲ្យទៅអ្នកផ្សេងមួយម៉ាយហូបយ៉ាងគេមិនឲ្យយកស្រូវពូជទេអញ្ចឹងគេ គេចាប់អីកងធំនឹងសម្លាប់ទាំងថ្ងៃត្រង់ណាហើយដល់អញ្ចឹងនៅខ្ញុំកងកងទូចឹងមានកងទូចឹងមានការភ័យមានការភ័យនឹងព្រួយនឹងគិតមិនយ៉ាងម៉េចទេបើសិនគេចាប់យកមានកងធំចឹងហើយព្រោះគាត់អត់មានកងទូចឹងហើយប៉ុន្តែថ្ងៃហ្នឹងពេលល្ងាចចិត្តយប់ទៅស្រាប់ជាដែកហ្នឹងគាត់ដើរមកចិត្តកន្លែងខ្ញុំកណាលខ្ទមខ្ញុំកណាលសណៈហ្នឹងហើយទៅបានជាដែកថាកងធំគេចាប់មកពីកងធំធ្វើខុស រៀនចំណែកខាងតូចកងទូចគេមិនដឹងអីទេគេចាំទៅស្ដាប់ធ្វើអង្ការទេឲ្យគេធ្វើអីធ្វើហ្នឹងខ្ញុំកណ្ដាលរួចខ្លួនម្ដងគឺអូជំនិចមានអញ្ចឹងអញ្ចឹងពីបន្ទាប់ពីរួចខ្លួនហ្នឹងញោមរស់នៅហ្នឹងប្រហែលឆ្នាំ ណារស់នៅជួយស្ដៅហ្នឹងជួយតទៅទៀត3ឆ្នាំ4ឆ្នាំទៀតណាកន្លែងហ្នឹងគឺថាដល់ក្រោយមកទៅធ្វើមេកងហ្នឹងក៏មិនបានស្រីសុខដែរគេទម្លាក់ចេញពីមេកងអូខ្ញុំធ្វើថតធ្វើមេកងដែរមេកងហើយត្រូវគេទម្លាក់ហើយ គេទម្លាក់នោះពេលហ្នឹងទៅកាលភាកច្រើនគេទម្លាក់គេស្លាប់ចោលណាដល់ហើយទៅខ្ញុំការគេឲ្យលើកខ្ញុំគណៈនោះឡើងឡើងធ្វើអត្ថាធិប្បាយចាប់អារម្មណ៍យ៉ាងម៉េចបាទខ្ញុំថាបើទោះខ្ញុំណានឹងធ្លាក់ពីមេកងក៏ដោយខ្ញុំនៅតែបដញ្ញាធ្វើការជូនអង្គការខ្ញុំអតិស្ទិអារម្មណ៍ដោយខ្ញុំធ្លាក់ពីមេកងទេដល់ពេលអញ្ចឹងទៅពេលល្ងាចប្រហែលខ្ទង់ផែម៉ោង4គេថាលើឲ្យទៅធ្វើការជីកដីនៅលិចទៅបន្លាយមួយជីកបន្លាយទៅមនុស្សច្រើន ហើយជាហើយជាតងផាយជាង100នាក់អញ្ចឹងហើយគេដាក់ខ្ញុំខាងនោះមុខគេមកអស់មួយក៏អត់ហើយទៅរៀបជួលទៅទៅរៀបជួលទៅទៅល្ងាចណាស់ទៅហើយជិតយប់ទៅហើយទៅដល់កន្លែងធ្វើការនៅនរគ្នាធ្វើការរបស់គ្នាហើយខ្ញុំក្រាមនេះចុងគេបងអត់ដល់ពេលយប់បន្តិចផុសតងផុសម៉ោង8អត់អីទេម៉ោង9បានគេឲ្យគេគ្រប់កញ្ចែតែចប់ចោះ នៅជប់ចាខ្ញុំការក្នុងគណៈគេដាក់ចុងគេអស់នោះសម្រាប់គេទាញចូលប្រៃស្លាប់ណាដឹងខ្លួនដែរមិនដឹងដឹងដែរប៉ុន្តែគេព្រមចែកទៅត្រឡប់ទៅវិញទាំងអស់គ្នាទៅខ្ញុំគណៈក៏ទៅដែរទាំងអស់គ្នាទៅរួចខ្លួនអត់អូខេអឺអញ្ចឹងបន្ទាប់ពីគេមកចូលរំដោះមកញោមនៅនៅនៅស្រុកនោះដដែលដែរដដែលរំដោះខ្មែរក្រហមឆ្នាំ79មកញោមដដែល79ហ្នឹងខ្ញុំកណាផ្លាមរយជួយប្រទេសវិញហើយ ត្រឡប់នៅជើងជឿនទេសុខកំណើតវិញស្រុកកណាតវិញឡើងកើតនឹងឆ្នាំហ្នឹងឯងខ្មែរស្រុកកណាតហ្នឹងឯងជ្រឿនទៀតហើយវត្តជ្រឿនទៀតដល់កាត់រាល់ថ្ងៃហ្នឹងហើយដល់ពេលអញ្ចឹងញោមញោមមករស់នៅចិត្តក្បាលអាហ្នឹងអាហ្នឹងគេរំដោះហើយចាំ7មករាហើយណាអាហ្នឹងហើយគឺថាគេគេបន្តចិត្តមិនរស់ទេក្នុងឆ្នាំទៀត78 78បាទកណា78ហ្នឹងខ្ញុំកណានក៏ឲ្យគ្វាក្បីអូណាក្បីក្បីគួរគោវាកណា ហ្នឹងហើយហើយបើគាត់ធ្វើបែបកូហ្នឹងយើងនៅតែមានជួបគ្នាដែរឡើយញោមស្រីញោមប៉ោះមានជួនកាលអត់ជួបគ្នាដែរព្រោះកិច្ចការរបស់គេផ្សេងកណាក៏ដាក់ទិសឲ្យទិសផ្សេងទៅប៉ុន្តែមុននឹងបន្តិចខ្ញុំកណាហ្នឹងក៏មានបញ្ហាដូចថាគេគេបាក់ដែរណាខ្ញុំកណាពេលដែលធ្វើកងមេកងហ្នឹងណាគេសួររួមរូបម្នាក់ឈ្មោះសេងឲ្យហៅឲ្យគេទាំងយប់ណាហើយយប់ហ្នឹងយប់ពេញបោទៀតបងបាទកណាគេថាគេហៅថាណាណាដែលដែលសួនចាយចេញមក គេសុំពឹងតិចខ្ញុំកណាក៏ចេញចេញពីផ្ទះទៅយប់មកពីយប់គឺថារជូនគេទៅហៅឈ្មោះសេងតិចហើយសេងហ្នឹងនៅមួយឆ្ងាយប្រហែលនេះនៅប្រហែល20ម៉ែត្រពីផ្ទះហ្នឹងឯងទៅនឹងថាសេងចេញមកឥឡូវបងហៅអញ្ចឹងពេលហ្នឹងក៏គេបណ្ដើពីរនាក់ហ្នឹងសេងយើងខ្ញុំកណាហ្នឹងយប់ហ្នឹងពេញបោផងបាទបណ្ដើទៅបានប្រហែលជាអឺ200ម៉ែត្រប្រហែល200ម៉ែត្រគេធ្វើសញ្ញាមករកក្នុងកណាឲ្យត្រឡប់មកវិញមក កមកវិញប៉ុន្តែទុកម្នាក់ហ្នឹងគេដកអរិញច្បាក់ចេញពីកប៉ាល់គេចងម្នាក់ហ្នឹងប៉ុន្តែខ្ញុំកណាគេអត់ឲ្យឃើញចងទេណាគេថាឥឡូវចោះទៅវិញទៅប៉ុន្តែកុំនិយាយអីសោះទៅធ្វើខុសត្រូវបើសិននិយាយប្រាប់និយាយគេនៅនោះហ្នឹងគេដឹងអីណាទួខុសត្រូវខ្លួនឯងខ្ញុំថាបានបាទខ្ញុំថាដើរនៅក្នុង78កាលនឹង78 78បន្ទាប់ពីចុងឆ្នាំដល់បន្ទាប់នោះទៀតយកទៅណាវិញយើងទៅណាវិញហើយបានទៅនៅតបពីនឹងមកបានទៅនៅជួយទេណា ជ្រើញទេសហ្នឹងរហូតចប់រហូតដល់ថ្ងៃ7មករាដល់7មករាហ្នឹងហើយបន្ត7មករាញោមត្រឡប់ទៅណាវិញ7ដល់7មករាហ្នឹងអានឹងកាលហ្នឹងគេមានបង្កើតរែងជំរុំអីណាជំរុំសាយធូសាយធូណាជំរុំដូចថាខ្មែរខ្រីខ្មែរអីហ្នឹងណាខ្មែរសារីហើយមានខ្មែរយើងដែរហើយនឹងជំរុំមួយទៀតជំរុំអពតអពតហ្នឹងគេនៅគេហៅទៅកាគូណា ហើយដល់ពេលហ្នឹងគឺថាខ្មែរយើងអាពតឈប់សម្លាប់ហើយអាពតចង់សម្លាប់ហើយចង់នៅជំរុំណាក៏នៅទៅហ្នឹងហើយប៉ុន្តែវានៅតាមជំរុំនោះចិត្តវាប្លន់ណាស់ដែរហ្នឹងហើយខ្មែរសេរីក៏ប្លន់អាពតក៏ប្លន់បើជុំខ្លាមានអីប្លន់ មានខ្លួនទៅទេណាហើយអញ្ចឹងញោមភៀសខ្លួនទៅជំរុំគេដែរណាភៀសខ្លួនទៅជំរុំដែរទៅជំរុំនេះនៅទៅឆ្លងទៅជាដែនថៃណាដល់ពេលក្រោយមកទៅបាននៅជំរុំនឹង យូរយូរយូរឆ្នាំដែរហើយកំពណាហ្នឹងរកការអីធ្វើបានគេបកប្រែឲ្យប្រាំងអូចេះប្រាំងចេះប្រាំងបកប្រែឲ្យប្រាំងទៅប៉ុន្តែគ្រប់ជួនកាលវាមានអ្នកប្រជាជនអីគ្រោះថ្នាក់ដែរណាវាគឺយួនវាផ្លងពីអរិនិមិត្តទៅដល់ចំប្រជាជនលបួសអីចឹងទៅ ដឹកទៅព្យាបាលទៅតាមខ្ញុំទៅបកប្រែគេបកប្រែគេក្នុងគណៈបកប្រែប្រាំងផងបកប្រែអាមេរិកផងអង់គ្លេសទៀតអង់គ្លេសទៀតមិនមិនចេះច្រើនទេចេះតិចតិចទេអាចដោះស្រាយបានដោះស្រាយបានណាអូខេ ហើយអញ្ចឹងនៅនៅក្នុងជំរំនោះជំរំខៅដាំងឬក៏ខ្សែធូបជំរំហ្នឹងថាជំរំកន្លែងហ្នឹងជាការគួរមួយណាហើយមួយទៀតជាគួរនេះជំរំមកពតហ្នឹងហើយណាហើយមួយទៀតជំរំថ្មីជំរំថ្មីហ្នឹងគឺគឺចិត្តហើយមួយទៀតនងច័ន្ទខ្ញុំក្រាបកប្រែនៅដងច័ន្ទហ្នឹងរបស់អាមេរិកខាងណាហើយកាលនោះបារាំងអង់គ្លេសក៏មិនសូវចេះខ្លាំងផងគឺសារណាគ្រួសារឯងគេសួរណាគឺចង់យកគ្រួសារឯងទៅទៅទៅនៅកៅដាងហ្នឹងឯងចង់ទេ ខ្ញុំកណាកាលហ្នឹងអង់គ្លេសចេះជ្រុឆាវដែរនោះនិយាយថាម៉េចកាលហ្នឹងហើយទៅចុះឡើងចុះឡើងនាំគាត់ហ្នឹងទៅទៅសម្រាប់សម្រាប់បុគ្គលនៅរែកស្រុកខ្មែរទៅវិញហើយនាងពៅបងអស់ហ្នឹងនាងពៅអស់ហើយនាងពៅហ្នឹងនៅប៊ីស្បានហើយការធំហើយធ្វើការប៉ុន្តែអត់មានគ្រូគ្រូគ្រូស្គាល់ទេប៉ុន្តែនាងនឹងស្ញាប់ Master degree អូខេហើយបន្ទាប់ពីខ្ញុំចូលខោដាងហ្នឹងចូលទៅសាទៅប្រហែលឆ្នាំទៅបានមកអូស្ត្រាលីគណៈចូលពេលដែលចូលខោដាងហ្នឹងបានតែមួយឆ្នាំទេព្រោះគណៈចូលកាលដែលឆ្នាំ80ហ្នឹងនេះជំរំខ្មែរជំរំថៃជំរំអីខោដាងនេះជំរំហ្នឹងចូលជំរំខ្មែរហើយណាហើយទៅតែចូលដំបូងខ្ញុំបណ្ណាចូលតែម្នាក់ឯងទេចូលម្នាក់ឯងទៅជួបអ្នកប្អូន មួយឈ្មោះឡាវញ៉ោះហើយជួបលោកឡាវញ៉ោះហ្នឹង ហើយដល់ឡើងយកថាបងឯងទៅជួប គ្រូកៅហេងទៅប្រហែលត្រឹកទៅការមួយកៅហេងហើយគាត់មានយោបល់អីជួយយ៉ាងមិនមិនខ្ញុំកណាក៏ទៅជួបគ្រូកៅហេងទៅជួបគ្នាទៅប្រពន្ធគាត់នឹងហើយនឹងគាត់នឹងចូល ខាងយេស៊ូអស់ណាអញ្ចឹងគេមានគណិតមួយជួយកណាណាគាត់ធ្លាប់ធ្វើការមួយគ្នានឹងសួរថាតើខ្ញុំខ្ញុំនឹងចង់ទៅនៅប្រទេសទី3ទេខ្ញុំខ្លាចឆ្លើយថាខ្ញុំចង់ចង់ទៅទី3បើចង់ទី3 ណាទៅសេអស់ផងទៅសេដេញដំង3ស្លឹកឲ្យគេគេយកឲ្យគំរូមកឲ្យគ្រូមកខ្ញុំកណាទៅសេគំរូតាមគ្រូគាត់ហ្នឹង3ស្លឹកសេឲ្យយ៉ាងលឿនមែនទេព្រោះគេមិនទាន់ទៅជើទៅអីនោះណាហើយទៅក៏ប្រសេបាន3ស្លឹកហើយគាត់ថា2ស្លឹកគាត់ចុះដាក់ប៉ុសឲ្យបើស្លឹកទុកខ្លួនឯងក៏ផ្ញើទៅប៉ុសអាមេរិកនៅបង្កណាដាក់ទៅអាមេរិកទេប៉ុន្តែឲ្យទៅដល់ក្រោយមកដល់ពេលហ្នឹងដល់គេហៅដល់បានបាន កណាដាក់ពាក្យរួចហើយទៅត្រឡប់ទៅសុខខ្មែរវិញរត់ទៅរកគ្រួសារកូននៅនោះទេណាមកនឹងមកចូលចូលចូលកូនចូលគ្រួសារទេណាមកខោដាងសិនហ្នឹងហើយទៅបានត្រឡប់ទៅយកកូនចៅមកត្រឡប់យកកូនចៅមកចឹងយកមកហ្នឹងកំពុងប្រសូតកូនបាទប្រពៅកូនក្រោយកូនពៅណាហើយត្រឡប់ទៅ អ្នកដឹកនាំផ្លូវគេគេមិនចង់នាំផ្លូវទេគេថាឃើញឆ្នាំហ្នឹងអត់មានលុយមានលុយមិនសិនដេមួយ ថាបើម៉ាស៊ីនដេហ្នឹងបើលក់ទៅបាន 3G មានអ្នកនាំទៅហ្នឹងបាន 3G ហ្នឹងតិចពេកគេមិនចង់គេមិនចង់នាំផ្លូវទេអញ្ចឹងគ្រួសារពូនេះនៅនឹងទាំងអស់សុខចិត្តត្រឡប់មកវិញណាបាទមកកូនចៅណាដល់មករកូនចៅដើម្បីយកកូនចៅត្រឡប់មកខៅដាងណាដល់អញ្ចឹងគេនិយាយអញ្ចឹងទៅទ្រុកកៀងខ្ញុំកណ្ដាលនៅនឹងដែរទៅនៅសុខខ្មែរសិនគេស្រាប់ថាបានថ្ងៃក្រោយទៅបានត្រូវរោគ្នានឹងគ្រួសារទៅត្រឡប់ទៅទៅជាការហោវិញ អើចង្ការទៅលុចង្ការគាត់ទៅលុចង្ការគាត់ទៅថ្ងៃនឹងភ្លៀងទៀតវូទៀតពិបាកហើយអាកូនប្រុសនឹងក៏វាតិចនៅដែរបើហើយទៅដល់ដល់ជួក្នុងព្រៃទៅវាអិលកង់នោះបោកអើមើលពេលហ្នឹងដល់ទៅដល់រាជការគោដល់តំណរាជការគោដល់ដល់ពេទ្យទាំងដាល់ព្រោះជួអាពតមកក្រៅមកក្រុមមកគាត់មកក្រុមនោះឲ្យគេសិទ្ធិកម្មសិទ្ធិកំភ្លើងគ្រប់ដៃដល់គឺសួរខ្ញុំផ្នែកថាទៅណាខ្ញុំថាទៅនៅជំរុំចការគោហ្នឹងហើយ គាត់ថាអូបើទៅជាការគោហើយទៅចុះគេទៅទៅជារបស់គេទៅហើយណាតែទៅដល់ជាការគោទៅដល់យប់មកយប់មកនឹងតែមិនស្គាល់ណាទេយើងយប់ហើយមានឃើញដាក់រៀនចោលចោលពី3អញ្ចឹងទៅដេករៀននោះដេករៀនទៅមានតាណានៅនឹងផងហើយគេគេមានខ្ទមគេគេដេកខ្ទមគេចុះហើយយើងដេករៀនគេដាក់ចោលហ្នឹងទៅចាំដល់ភ្លឺយើងទៅរមើលតើយើងស្គាល់ណាខ្លះនៅតាមផ្សារអីយើងគេដើរទាំងម៉ែទាំងកូនទាំងម្ដាយអញ្ចឹងពុកនឹងអស់គ្នាម៉ានអ្នកអានឹងអឺ កាលហ្នឹងកូនហ្នឹងទាំងអស់កំពៅទាំងអីហ្នឹងស្រុកស្រុកទាំងអស់មួយនេះហើយគាត់ដាក់កូនពីរដល់5អញ្ចឹងអញ្ចឹងទៅដេកណារៀនហ្នឹងប្រហែលអ្នកដេករៀនហ្នឹងទាំងអស់គ្នាអូខេណា6 7នាក់បាទ6 7នាក់ទៅប៉ុន្តែពុកខ្ញុំកណ្ដាលហ្នឹងកាលហ្នឹងដូចស្លាប់យូរហើយណាស្លាប់យូរហើយបានចេញយូរទៅ ចេះត្រឡប់ទៅដឹងទៅណាពេលឈឺទៅអត់ទៅភ្លឺពេលភ្លឺឡើងដើរទៅផ្សារទៅផ្សារនេះជួបបងម្នាក់គាត់បងយ៉ែបងយ៉ែគាត់ស្គាល់ធ្លាប់ដេកជាមួយគាត់ចឹងបងយ៉ែមកហៅទៅលោកទៀតគាត់អឺលោកជិបតាមួយចាំតិចឈ្មោះតាសរួនតាសរួនហ្នឹងគាត់ចុះឡើងខោដាងនាំមនុស្សឲ្យទៅខោដាងចឹងបានសាស្គាល់តាស្រួនហ្នឹងបានថាចង់ទៅកៅដាងតាស្រួននាំទៅណាហើយដល់ក្រោយមកបានត្រឡប់ទៅកៅដាងវិញ លោកខោដាងទៅលោកខោដាងហ្នឹងបានប្រហែលជាមួយខែ គេបិទឈ្មោះចេញវិញមកមានឈ្មោះក្នុងណាផងកន្លែងនេះទៅមកមកស្រុកខ្មែរទៅមិនក៏បានមើលឈ្មោះចេញហ្នឹងមកពីយើងថតទៅមុនយើងឆ្លុះមុនលើកមុនគេដាក់ឈ្មោះអោយម្ដងហើយឆ្នាំ80ហ្នឹងអានគូកែវហេហ្នឹងក៏ដាក់អោយម្ដងដែរហើយបាត់ដំងហ្នឹងធ្លាក់ទៅនឹងបានឈ្មោះយើងមុនបានឈ្មោះយើងមុនហើយបានថ្ងៃចឹងគេហិចអឺ ដំបូងទៅសម្ភាសជាមួយអាមេរិកកាំងឈ្មោះលោកម៉ៃហ្នឹងលោកម៉ៃក៏គាត់ចិត្តល្អណាស់ជួយឲ្យអីវ៉ាន់ឲ្យលឹងម្លានក្នុងណាគេនិយាយនិយាយស្រាប់បានហ្នឹងនៅជ្រុំខៅដាងហ្នឹងបានតែមួយខែគេមិនទាន់បើកអីអីឲ្យបើធម្មតាមួយខែគេបើកមករហូបដូចសាច់មាន់អីមួយគីឡូដែរប៉ុន្តែខ្ញុំមិនទាន់បានសាច់មាន់ហ្នឹងគេហៅឈ្មោះដែរឈ្មោះដូចអញ្ចឹងទៅទៅតាក់ទងមួយ UN ដល់ឥឡូវហ្នឹងពេលដែលចូលមកហ្នឹង ដែលខ្ញុំកណាហ្នឹងដាក់ឈ្មោះណែណាំចាយណាំអីអលីងទៅថាមានដោយសារកូនមានដោយសារណែមានប្អូននៅស្រុកបារាំងណាំណាំណាំជិតចាតាមប្អូនញ៉ាំប៉ែដាំប៉ែនៅអីអលីងទៅទៅតាមយកឈ្មោះអញ្ចឹងបន្ទាប់មកក៏បានឈ្មោះមកប្រទេសណាហើយទៅដល់ពេលសម្ភារណែអាមេរិកាំងនោះសម្ភារធ្លាក់ទុកទី1ទុកទី2ទុកទី3គឺថាយើងគ្រូបរិញ្ញានេះអត់យកទេ ខ្ញុំយល់គេរត់តែទាហានគេរត់ទាហានអញ្ចឹងខ្ញុំកណាប់ប្រាប់គេទៅត្រង់ទៅគ្រូទៅគ្រូគេអត់យល់អញ្ចឹងទៅដល់មាន ម្នាក់ហ្នឹងគេបកប្រែខាងកាណាដាបកប្រែខាងកាណាដាគេស្រីផងគេចេញមកប្រាប់បងប្អូនគេ ថាងតទៅអីទេនៅកាណាដាតិចណាស់ខ្ញុំណាដាក់ពាក្យទៅកាណាដាដែរណាដាក់ពាក្យកាណាដាដល់ហើយទៅម្នាក់នឹងចេញមកដល់ខ្ញុំកណាគេហៅខ្ញុំសាចូលហើយ ប៉ុន្តែគេប្រាប់បងប្អូននេះទៅចង់ទៅទៅកាណាដាតិចណាស់មួយឆ្នាំនៅផ្ទះ6ខែធ្វើការ6ខែខ្ញុំទៅកាណាដាទៅអីទេខ្ញុំទៅខ្ញុំកណាឈោនៅក្បែរហ្នឹងគេលើស្ដាប់គេនិយាយប្រាប់បងប្អូនគេទេខ្ញុំកណាថាអីបើអញ្ចឹងមិនចង់ទៅដែរមិនចង់ទៅកាណាដានេះលេចជាខ្លាំងពេកអញ្ចឹងប្រាប់គ្រួសារគ្រួសារថាស្អីខ្ញុំកណាទេដោះស្រាយយ៉ាងម៉េចថាលោកឲ្យកូនទៅរត់ត្រឡប់ទៅទៅខ្លួនវិញចឹងកូនខ្លួនអត់កូននោះនៅទូទូអត់ឲ្យទៅរត់ប្រយប្រយទាំងអស់ ហើយខ្ញុំកណាក៏ទៅដែរទៅតាមក្រោយទៅ ទៅដល់ផ្ទះព្រោះឃើញកាណាដាហ្នឹងគេប្រើអ្នកបកប្រែម្នាក់ឲ្យជិះម៉ូតូទៅតាមខ្ញុំកណាដល់សុភាហើយភឿកាណាដាបាទខ្ញុំកណាខកគេអត់ទេថាខ្ញុំឥឡូវអត់តាមបានទៅសុភាទេព្រោះអាមេរិកហៅជួសុភាដែរដូច្នេះឮសួរអាមេរិកហៅអញ្ចឹងគេគេក្លាប់ទៅវិញគេដកថយដកថយ ហើយនេះគឺដូចអញ្ចឹងខ្ញុំកណាទៅរងចាំខ្ញុំចាំប្រហែលជាមួយអាទិត្យទៀតអូស្ទ្រាលីទៅចែកហ្វមឲ្យអូស្ទ្រាលីចែកចែកអស់ហ្វមទៅ ទៅពេញហ្វមវិញអីជាមួយអូស្ត្រាលីទៅណាហើយដល់សភាជាមួយអូស្ត្រាលីទៅជាប់បានអូស្ត្រាលីអូខេហើយមកអូស្ត្រាលីឆ្នាំណាឆ្នាំ83ណាគឺថា83ខែ5ណាអញ្ចឹងមកមកមកដល់ហ្នឹងខ្ញុំដាក់គេអយើងចោះមករស់នៅតំបន់ណាចូលមកដល់អូស្ត្រាលីហ្នឹងតំបន់នៅដែនជំរុំគេមួយគេហៅថា Israel Israel ណាប្រហែលឆ្នាំប្រហែលខែនៅ Israel ប្រហែលប្រហែលជា 2ខែ2ខែហើយឆ្នាំហ្នឹងគឺត្រូវគេឲ្យមាន sponsor ណាព្រោះយើងអត់មានបងប្អូនអីគេរក sponsor ឲ្យខាងកាតូលិកខាងកាតូលិករងហើយនៅនៅវ៉ារុងកាណាហើយទៅកាតូលិកហ្នឹងគេមិនដែលស្គាល់ខ្ញុំពីដើមនេះបើគេមកយកប្រពន្ធកូនគេមកមកចាប់ដៃខ្ញុំកណាថាគេនៅពូម៉ាក់ខ្ញុំកណាយ៉ាងហើយគេខ្ញុំយកខ្ញុំកណាទៅនៅផ្ទះគេណាហើយទៅអេដល់ខ្ញុំកណាក៏ជួបយុវវត្តជួបអីទៀតបកប្រែដែរហើយទៅ មានម្នាក់ឈ្មោះហ៊ុំហ៊ុំគេថាគេអត់មានកន្លែងនៅដែរសុំទៅមួយខ្ញុំកណាគេថាបើចាំសួរសួរ sponsor សិនបើ sponsor ឲ្យទៅចាំទៅចាំទៅ sponsor ថាឆែកខ្ញុំចាខ្ញុំឲ្យទៅក៏គេឲ្យទៅដែរខ្ញុំបានពីរអ្នកគូហ៊ុំទៅក៏តែពីរគ្រួសារ គឺគ្រួសារផ្ទះមួយហ្នឹងវាទាំងអស់វាគ្នាពីសន្លប់នាក់ទាំងកូនទាំងអីបងណាច្រើនហើយហ្នឹងអូដល់ឡើងអូស្លីអូស្លីដឹងពីសើចតែឃើញណាមានផ្ទះមួយនៅពី10នាក់អញ្ចឹងនៅស្វីសុនសឺហ្នឹងប្រពន្ធប៉ុនសឺក៏ជួយជួយទៅពេទ្យយកទៅអីសពយ៉ាងទាំងអស់ណាអូខេអញ្ចឹងបន្តពីខ្ញុំនៅនៅប្រទេសមកផ្ទប់នោះមកផ្ទះពី10នាក់ប្រហែលឆ្នាំមិននៅកន្លែងហ្នឹងប្រហែលជា 6ខែដែរណា6ខែហុំនឹងក៏គេទៅនៅ New Town New Town នៅហើយខ្ញុំកណាហ្នឹងធានាប្អូនបង្កើតបានមួយគ្រួសារកូនចៅនៅជាមួយគ្នាទាំងអស់ហើយកូនចៅនៅមកមកបានមកទាំងអស់គ្នាបានមកទាំងអស់7នាក់អត់មានតែកូនពីរ15អអអញ្ចឹង4នាក់4នាក់4នាក់ហើយកូនពីរ15កណាធានាយកមកវិញ ចឹងហ៎អស់ហត់មកអូស្ត្រាលីអស់ហើយអូស្ត្រាលីអស់ហើយអូបណ្ដោះបារាំងក៏យ៉ាប់ទឹកដែរយ៉ាប់ដែរអូខេអញ្ចឹងបន្ទាប់មកខ្ញុំអត់មានដូរទៅណាមកនៅស៊ីដនីនឹងរហូតឬមានដូរទៅខេត្តណាទៅណាផ្សេងហ៎អត់ខ្លាអត់ទេនៅទាំងស៊ីដនីរហូតតាំងពីហើយមកស៊ីដនីមកធ្វើប្រកបមុខរបរអីគេខ្ញុំដំបូងខ្ញុំកណ្ដាលហ្នឹងធ្វើការរោងចក្រនៅ ខាងរោងចក្រ power station ខាងគិសនីនៅឆ្ងាយដែរបើឡានក៏3ម៉ោងបានប្រេះបានដល់ power station ហើយបណ្ដាថាយើងជួគ្រូជួវេនដាក់វេនគ្នាបើនៅរោងចក្រហ្នឹងណែ Hecon ហ្នឹងក៏រោគគ្រូខ្មែរឲ្យជួយធ្វើការក្នុងហ្នឹងតាក់ទងនឹងតកែគេយើងបានខ្មែរទៅធ្វើការហ្នឹង20 30នាក់ដែរណាហើយខ្ញុំតាណាទៅ ទៅនឹងចូលឡានក្រុមហ៊ុនមួយ គ្នាក្នុងឡានហ្នឹងគ្នា4នាក់4នាក់ទៅម្ដងវេនក្នុងបណ្ដា រយទៅមកទឹកវេនគេទៅរំដល់មួយខែដែរហ្នឹងហើយណាប៉ុន្តែធ្វើការកន្លែងហ្នឹងគឺធ្វើលំបាកនេះស្រួលដំបូងគេគេស្ត្រៃដូចថាចេះស្ត្រៃរឿងចំណីអាហារចេះស្ត្រៃរឿងលោកកៈឬទៅកាន់តែធូរទៅកាន់តែធូរទៅគឺទៅមួយថ្ងៃញ៉ាំ3ដងមិនបងលុយណាហើយបន្ទប់ក៏ឲ្យមួយម្នាក់ឯងមានម៉ាស៊ីនជាក់មួយម៉ាស៊ីនកណ្ដៅមួយណាស្រួលណាស់ អញ្ចឹងជីវិតរស់នៅ មុខរបរប្រកបមុខរបរហ្នឹងអត់មានខ្វះខាតទេបណ្ដោះសលីសុខស្រួលអញ្ចឹងមិនចឹងស្រួលណាក៏មិនឲ្យអើដែរ ណាហើយគាត់ខាង day out ជាង day out day day ខ្មែរទេ day out day ស្លៀកបំពាក់ក្រៀបកាអភិវិបផងអូអូខេមិនអ្នកតបតែងទេមិនអ្នកតបតែងទេជាង day ជាង day ជាង day យកកោលប្រមងចាអូខេអញ្ចឹងខ្ញុំបន្តពីខ្ញុំនៅអូស្ត្រាលីទៅគឺថាជីវិតរស់នៅនឹងមកដល់សប្តាហ៍ថ្ងៃរហូតមកអញ្ចឹងស្បាយរហូតស្បាយរហូតហើយកូនចៅក៏អត់អីដែរអត់អីនៅបារាំងពីរនេះចូលមកអូស្ត្រាលីដែរអូខេ អញ្ចឹងសរុបមកវិញញោមជីវិតចុងក្រោយរបស់ញោមញោមបានបានបានធ្វើអ្វីសម្រាប់ឲ្យញោមគួរកត់សម្គាល់ក្នុងចិត្តទេហត់ថប់ថ្ងៃណាណាសប្តាហ៍ញោមមានអ្វីក្នុងចិត្តនឹងញោមសង្កត់សង្កល់បានធ្វើអ្វីសម្រាប់ឲ្យញោមចងចាំដែរហងៃតែដល់ឈប់ហើយអត់មានទេដូចថាវាមានការដូចថាគិតគូរទៅថ្ងៃក្រោយក៏ជារឿងពិបាកមួយដែរ ណាគឺថាសពថ្ងៃគឺសុខភាពគឺមិនចូលល្អមកគឺតែរឿងហ្នឹងទេណាអញ្ចឹងញោមមាន បានកសាងអីជាស្នាដៃញោមស្រុកខ្មែរដែរទេកសាងអ្វីមួយសម្រាប់ញោមកត់សម្គាល់ក្នុងចិត្តណាឧទាហរណ៍ថាបានកសាងសាលារៀនឬក៏បានកសាងអីមួយក្នុងក្នុងជីវិតញោមមានបានកសាងអីទុកជាអនុស្សាវរីយ៍ដែរទេញោមណាអត់មានកសាងព្រោះជីវិតមករស់ អមរស់ហ្នឹងអញ្ចឹងអញ្ចឹងចុងក្រោយនេះយើងបានចូលកសាងវត្តរតនារាមដែរអញ្ចឹងណាចូលចូលកវុនបានប្រហែលប្រហែល300 300ក្បឿង300ដុល្លារ360 360ហ្នឹងគឺសម្រាប់ក្បឿង100ក្បឿង100ក្បឿងហ្នឹងហើយ អញ្ចឹងញោមគិតថាជីវិតចុងក្រោយរបស់ញោមបានសាងសេចក្តីល្អនឹងពីមុនដល់ពេលនេះគឺបានធ្វើអ្វីខុសទេល្អរហូតដែរមែនល្អរហូតហ្នឹងហើយអូខេអញ្ចឹងចុងក្រោយមានអីផ្ដាំផ្ញើឲ្យកូនចៅឬក៏ក្នុងន័យផ្ដាំផ្ញើអនុសាសន៍ចុងក្រោយដែរញោមដល់កូនចៅចំនួនក្រោយដឹងណាកូនទៅខំខំចាយើងអនុសាសន៍របស់ញោមចង់ផ្ដាំផ្ញើយ៉ាងម៉េចឲ្យកូនចៅខ្លួនខ្មែរក្រមយើងយ៉ាងម៉េចដែរញោម ដោយប្រាប្រាំញាកូនកូនចៅលើកខ្មែរក្រមក្រមខ្មែរក្រម នៅទូទៅទាំងអស់កម្ពុជាក្រមកម្ពុជាក្រមយើងគួរតែធ្វើយ៉ាងណាដើម្បីឲ្យបានសម្រាប់វាសនាខ្លួនឯងយ៉ាងម៉េចនៅក្នុងការទឹកដីទៀមដីទៀមទាសិទ្ធិសេរីភាពនៅកម្ពុជាក្រមខ្ញុំត្រូវសាមគ្គីគ្នាសាមគ្គីគ្នាដើម្បីធ្វើយ៉ាងណាឲ្យខ្មែរយើង មានសិទ្ធិសេរីភាពនៅប្រទេសអូខេបាទដើម្បីដើម្បីទៀមទាសិទ្ធិសេរីភាពបានខ្ញុំគួរតែធ្វើអ្វីដើម្បី ទៀមទាហ្នឹងមកបានតើមានកត្តាអ្វីខ្លះដែលគួរយើងទៀមទាបានត្រូវសិក្សារៀនសូត្រត្រូវធ្វើយ៉ាងម៉េចអឺហើយយើងតាក់ទងយើងតាក់ទងជាមួយនឹងអាណែងអន្តរជាតិដែរណាដើម្បីគេដឹងលឺដើម្បីគេដឹងលឺជួយការគ្រប់គ្រងយើងហ្នឹងហើយណាហើយហើយក្នុងនេះជាគុណជាជាពលរដ្ឋខ្មែរក្រមយើងជាពិសេសគឺយុវជនគួរធ្វើយ៉ាងម៉េចដើម្បីបំពេញខ្លួនឯងជាខ្មែរក្រម គួរប្រកាសខ្លួនឯងយ៉ាងម៉េញញោមជួយមានអនុសាសន៍អនុសាសន៍ទេមើល ក្នុងនាយគុណខ្មែរក្រម គួរធ្វើយ៉ាងណាឲ្យឲ្យសមដើម្បីទៀមទាគេបានគឺយ៉ាងណាឲ្យគេមានការទុកចិត្តណាណាឲ្យទុកចិត្តថាយើងជាអ្នកខ្មែរក្រមណាអ្នកឆ្លាញ់ប្រជាជនឆ្លាញ់បងប្អូនខ្មែរក្រមទាំងអស់គ្នាណាអាត្មាចង់ចង់សួរយោងថា គួរតែប្រកាសខ្លួនឯងជាជនជាតិដើមទេខ្មែរក្រមត្រូវតែប្រកាសជន ជនជាតិដើមប្រប្រាស់ខ្លួនឯងអើប្រកាសខ្លួនឯងអើប្រាស់ខ្លួនខ្លួនឯងជាជនជាតិដើមហើយពីពោះយើងដូនតារបស់យើងកើតក្នុងហ្នឹងដូចខ្ញុំកណាហ្នឹងគឺថាកើតនៅប៉ោគោលទេប៉ុន្តែពុកម្ដាយកម្មចិត្តរងដែរមានឈាមចរមានឈាមចរដែរបានន័យថាពូជពងវងតកូលរបស់យើងនៅនៅ original យើងនោះនៅដែនដីកម្មជាក្រមអញ្ចឹងខ្ញុំផ្ដាំផ្ញើអូគួតចៅចំនួនក្រោយឲ្យធ្វើម៉េចឲ្យវាមានលទ្ធភាពដើម្បីទៀមទាត់វិញមកបានខ្ញុំគិតឲ្យអនុសាសន៍យ៉ាងម៉េចដែរ ញោមជួយឲ្យឲ្យយោបល់ថាកូនចៅកំណន់ក្រោយគួរធ្វើយ៉ាងណាធ្វើខ្លួនយ៉ាងម៉េចអូដើម្បីទៀមទាវទៀមទាវសង្ឃឹមណាសង្ឃឹមរបស់យើងធ្វើម៉េចឡើងយកធ្វើម៉េចអានឹងយើងមានសិក្សាយើងគិតថាយើងទាក់ទងជាមួយអន្តរជាតិ UN UA ហ្នឹងឲ្យជួយការពារយើងផងជួយទៀមទាយើងផងមិនបានអានេះឥឡូវឥឡូវគេគេឥឡូវគេទៀមទាឲ្យយើងហើយតែក្នុងនាម យើងជាកូនខ្មែរតើគួរធ្វើខ្លួនយ៉ាងម៉េចដើម្បីឲ្យបានគេឲ្យគេគ្រប់គ្រងយើងហ្នឹង ធ្វើមិនជួយយើងកើតហ្នឹងហើយធ្វើមិនឡោអាហ្នឹងតើយើងនឹងខ្លាំងដែរតើរៀនសូត្ររៀនសូត្រខ្លាំងដែរបានបានគឺរៀនសូត្រឲ្យមានការ ចេះដឹងណាណាណាណាស្មាចង់បានអញ្ចឹងមានការចេះដឹងណាគឺថាឥឡូវសំខាន់ភាសាអង់គ្លេសដែលគេឆ្លងភាសាអង់គ្លេសយើងទៅរៀនភាសាអង់គ្លេសខ្លាំងណាគឺអញ្ចឹងហើយហើយមួយទៀតភាសាជាតិរបស់យើងក៏ត្រូវតែខ្លាំងដែរភាសាជាតិយើងក៏ត្រូវតែខ្លាំងដែរហ្នឹងហើយហើយជួយដូច្នេះកូនខ្មែរក្រមហើយ កុំអោយលះបង់ចោលភាសាជាតិរបស់យើងដែលយើង action របស់យើងណាបាទសំលេងរបស់យើងកម្ពុជាក្រមនឹងនៅកម្ពុជាក្រមដែរហ្នឹងហ្នឹងហ្នឹងដូចខ្ញុំកណានេះដូរបន្តិចណាដូរដូរបន្តិចដូរប៉ុន្តែយើងមិនភ្លេចជាតិកំណើតរបស់យើងជាដូចតានេះកម្ពុជាក្រមខ្ញុំនៅជាមួយតាយាយខ្ញុំនៅជ្រុំប្រទេសណាគឺខ្ញុំនិយាយទៅកម្ពុជាក្រមទេដឹកមកលើទេបានគ្រួសារទៅភ្លេចខ្លះទៅហើយចំណាយសុខកំណើតញោមជាដូចតាមកកម្ពុជាក្រមដែរ ខ្ញុំហ្នឹងអត់ទេនៅបាត់បងអត់ទេចាពូជពងមន្តកូលជាដូចតានៅបាត់បងអូអញ្ចឹងអញ្ចឹងមានតែញោមទេដែលមកពីខាងកម្ពុជាក្រមជាដូចតាជាជាប់ម៉ែអើគាត់មកសុកយួនមកអូខេនៅកម្ពុជាក្រមមានសុកយួនទេអូខេអរគុណណាញោមបាទស្មាសម្ភាសញោមបាន40នាទីអញ្ចឹងសូមអរគុណដល់ញោមទាំងពីរដែលបានលះបង់បង្ហាញពីប្រវត្តិរឿងរ៉ាវពីព្រោះថា យើងចង់បានទុកជាសំឡេងចុងក្រោយរបស់យើងដែរញោមណាបើញោមបើញោមតោចោលឧទាហរណ៍ថាញោមស្លាប់ទៅហើយបាត់បង់ទៅវាបាត់អស់ទាំងអស់យើងអត់មានអ្វីនៅទៅជាផោះតាងញោមស្មានមានរូបថតមានវីដេអូទុកជាឯកសារពេលគាត់បានធ្វើការធ្វើគ្រូបង្រៀនទៅគ្រូមកតលឹងខ្ញុំហ្នឹងហើយអញ្ចឹងបានន័យថាញោមបានស្នាដៃបង្រៀនបដោះម្ដាយកូនចៅកូនម៉ែខ្មែរយើងដែរ បានបណ្ដោះបណ្ដាលកូនខ្មែរឲ្យមានចំណេះដឹងដែរហ្នឹងហើយអូខេអញ្ចឹងកូនកូនខ្ញុំចេះទាំងអង្គហើយនៅមកកូននោះមានប្រៀនកូនចិនដែរកូនចិនរៀនខ្មែរដែរខ្ញុំចេះចេះចិនដែរចេះចេះនៅជាមួយចិនតាំងមួយឆ្នាំនៅជាមួយចិនតាំងមួយឆ្នាំក៏រៀនសរចិនផងនិយាយនិយាយផងប៉ុន្តែខ្ញុំកណារៀនបារាំងផងហើយអង់គ្លេសផងច្រើនមុខពេកទៅជួបក្បល់លះបងចិនខ្លះចូលអូប៉ុន្តែនៅចេះខ្លះខ្លះដែរ ចុះចេះតិចតិចដូចចេះចិនតាំងដែរអង់គ្លេសប្រាំងគាត់ចេះហើយអង់គ្លេសប្រាំងអាជីវ៉ាន់សិស្សណាគេគាត់ចេះតែប្រាំងអង់គ្លេសអូខេទាំងអរគុណខ្ញុំណាជូនពរខ្ញុំសុខភាពល្អអរគុណចា៎ប្រិយមិត្តជាទីមេត្រីពេលនេះធម្មភាពបានសម្ភាសញោមសួនចាយហើយនឹងញោមក្រូចក្រូចក្រូចយួងដែលបានមកសម្ភាសហ្នឹងរយៈពេល